ប្រាប់ថាប្រាប់ថានយោបាយវិញនិយាយប្រាប់ថានយោបាយហ្នឹងដូចជាពូនស្រាតក៏ដូចជាអឺពូនជាមានលើកឡើងអឺតាមខ្ញុំកណាអានឹងខ្ញុំកណាដកស្រង់ហើយតាមដានអាពាក្យហ្នឹងវាទូលំទូលាយជាងមែននិយាយចំគឺពាក្យថានយោបាយ និយាយចំគឺជាសិល្បៈរណូនេះជាការអឺសម្ដៅទៅដល់អ្នកដឹងក្តីនឹងជាពិសេសនៅសង្គមមនុស្សលោកចឹងអឺមានប្រពុតមានប្រពុតនឹងលោកទៅខាងបាត់អេវ៉ាត់បាក់តែថាបាត់អេវ៉ាត់នោះវាថប់អារឿងប្រាក់នយោបាយហ្នឹងហើយហើយលោកទុកកាឲ្យយើងសួយផលឲ្យកាន់តាមគោរពមេគារបស់លោកម៉មពី អឺលោកជាជាមេលទ្ធិមួយប្រពុតយើងនឹងក៏ជាកម្ពុជានៃលទ្ធិមិនន័យថាពុទ្ធសាសនាយើងជាចាត់ជាលទ្ធិមួយដែរហើយបើថាតាមពាក្យផ្លូវលោកពាក្យថាលទ្ធិហ្នឹងអឺវាតោបញ្ចប់ហ្នឹងអានយោបាយហ្នឹងហើយពាក្យនយោបាយហ្នឹងហើយបាត់អីវត្តទេហ្នឹងតែដោយអាស្រ័យយើងនិយមពាក្យហៅផ្សេងផ្សេងគ្នា តាមពិតអឺ នេះជាប្រាប់មួយទេហើយខ្ញុំកណាក៏អឺធ្លាប់អឺសិក្សាពីអឺណាកគណិតវិធូគណិតវិធូមណាក អារីស្តូត អារីស្តូតនេះគាត់មានគាត់មានប្រាប់គាត់អឺប្រាប់គាត់បញ្ចាក់ដែរគាត់ថា វាលែងតែ សង្គមសត្វទេគាត់មាន នយោបាយអានឹងអឺកាត់ជាណាកគណិតវិទូក្រិច គណៈហើយអចំពោះយុវជនប្រាប់ថាយុវជនហ្នឹងវាបញ្ចប់ហ្នឹងហើយយុវជនហ្នឹងគឺគេសំដៅដល់ជនដែលដឹងក្តីណាអាចក្របរងអឺបានន័យថាទទួលខុសត្រូវហើយគេចាត់ជាអឺយុវជនហ្នឹងដោយអាស្រ័យអឺ ណាត់ដែលមាន ស្មារតីពេញលេញគេហៅអាចរອບរងបន្តនៅចាស់ទុំទោះបីនៅប្រទេសណាក៏ដោយជាងគេគេយកជាយុវជននឹងជាតំប៉ាំងស្នងឬស័យប្រាប់ចាស់ចាស់គេហៅតំប៉ាំងស្នងឬស័យហ្នឹងដើម្បីដល់កិច្ចការនៅប្រទេសជាតិជាពិសេសនៅខ្មែរក្រមយើងហ្នឹងអឺខ្ញុំកណាចង់បញ្ជាក់ថា អឺជាយុវជនក្រោយត្រូវតែមានការអឺចាប់អារម្មណ៍នៅសង្គមណាក៏ដោយជាពិសេសនៅខ្មែរក្រមយើងនឹងវាមានការ គេហៅថាបាត់សិទ្ធខ្ញុំកណាចង់និយាយថាបាត់សិទ្ធជួយច្រើនអឺសិទ្ធនឹងអានឹងអាស្រ័យវាវាតាមចរន្តនៅប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រហ្នឹងឯងដូច្នេះយើងច្រើនតែរងគ្រោះចប់ជាហូហែមក ជាណាក៏រងគ្រោះដល់គេហៅថាក្រៀមក្រំបំផិតហើយជឿចាប់បំផិត ជាពិសេសប្រវត្តិសាស្ត្រនៅដែនដីកម្ពុជាក្រមហ្នឹងញាតញោមដឹងស្រាប់ហើយវាគ្មានអ៊ីខូខូជាងយើងនៅក្រមក្រាការអាណានិគមរបស់គេជាពិសេសជាតិយួនកាលណាធ្វើអាណានិគមពីអវ័យវ័យ គេហៅថាអ្វីបំបត្តិនៅក្រុងចម្ប៉ាហើយនឹងឆ្លងមកដល់ខ្វែក្រមយើងនឹងរវាងសតវត្សទី17នេះគឺរវាងទំ1600អ620ថា8កណ្ដាប់ទៅ20 22នេះយើងបាត់សម័យជ័យជេថាទី2នេះគឺយើងរងក្រោះរងក្រោះចរណាហើយឈឺចាប់ណា ដល់សម័យសតវត្សទីទី19គេហៅថាសង្គ្រាមមួយទៀតគឺអានឹងវាឆ្លាក់ដល់ប្រឡាយភូជសាសជាតិខ្មែរក្រមយើងអឺតាមប្រវត្តិគឺឈឺឈឺចាប់បំផិតគឺ វាគ្មានតិចតិចណាស់ក្នុងលោកហ្នឹងដែលថាធ្វើសង្គ្រាមសាហាវហ្នឹងចំពោះខ្មែរក្រមយើងហ្នឹងខ្ញុំកណាចង់ អឺប្រាប់ត្រង់ហើយនិយាយត្រង់ណាហើយខ្ញុំកណាមិនមិនចង់និយាយថាវានេះទេអានោះវាការពិនជឹកវាមិនដែលអាណាដែលធ្វើបាបជាតិគេមួយគ្រប់គ្រងជាតិគេមួយហើយកប់គេតង្រោះហើយយកដិតតែផឹកតែអានោះវាជួចត់ណាបើនិយាយទៅវាវាខ្លោចភាសាជាងថាឈឺចាប់បើចំពោះខ្ញុំកណាន គឺតែបញ្ហាហ្នឹងទៅនឹកដល់ហ្នឹងវាវាវាខូខូវាខូខូហួសប្រមាណអញ្ចឹង គឺរវាងសម័យសតវត្សទី19ហ្នឹងអឺពិទុមគឺជាពិសេសសង្គ្រាមរវាងអុកញ៉ាសឿនគួយហើយនឹងអុកញ៉ាសឿនគួយហើយនឹងអង្គបូណាអានឹងគឺសង្គ្រាមដែលប្រវត្តិសាស្ត្រដែលជួចត់បំផិតគឺធ្វើបាបព្រះខ្មែរក្រមយើងនឹងវាវាណាស់ណា ខ្ញុំខ្ញុំកណាមិនដឹងមិនដឹងបិចទេបើវាពីទុំជាង10ឆ្នាំហ្នឹងអឺនិយាយដល់ខួរក្បាលខ្ញុំកណាវាវាមិនដឹកមិនសង្កត់តែអារឿងចឹងហើយអឺចេះតែខំស្វះស្វែងអារឿងប្រវត្តិចឹងហើយមិនត្រឹមតែសិក្សាក្នុងសពោទេខ្ញុំកណាធ្វើធរប្រតិបត្តិធរហ្នឹងគឺរំលឹកដល់ឯហ្នឹងសង្វែកសូម្បីតែចេញហ្មងហើយហ្នឹង